យើងនឹងទៅមើលខុនដូ ពួកអីខ្ញុំឲ្យបំលេងមានគម្រោងថាចង់ទិញខុនដូមួយ ជាមួយគ្នា មីបាមីបំជំរាបសួរគាត់ជាសួស្ដីដល់អ្នកគ្នាខ្ញុំប៊ុនលេង Yes សួស្ដីហើយក៏សួស្ដីដល់អ្នកគ្នា It's a beautiful sunny day ខ្ញុំ Debra អាហាហើយថ្ងៃហ្នឹងថ្ងៃហ្នឹងវីដេអូថ្ងៃហ្នឹងគឺយើងនឹងធ្វើឲ្យមួយដែរ Debra រំភើបមែនតើអីថាខ្ញុំហើយប៊ុនលេងស្គាល់គ្នាយូរហើយតបមកពេលយើងនៅជាមួយគ្នាយូរអញ្ចឹងតែមានគេសួរកាលណារៀបការកាលណាអីអញ្ចឹងទៅប៉ុន្តែពួកខ្ញុំគាត់ថាយើងអត់តន់រឹងមាំស្រាប់ ឈានអស់ជំហានហ្នឹងហើយប៉ុន្តែយើងគិតថាយើងអាចចាប់ដើមបោះជំហានម្ដងតិចម្ដងតិចហើយទៅគិតថានេះគឺជាឱកាសល្អមួយដោយយើងនឹងយើងយើងនឹងតណាអ្នកទាំងអស់គ្នាដឹងអត់យើងនឹងទៅមើលខុនដូពួកអីខ្ញុំឲ្យបំពេញនឹងគម្រោងថាចង់អឺ ទិញខុនដូមួយជាមួយគ្នាខុនដូវានៅខ្ពស់ពួយអញ្ចឹងណាតែពេលមានកម្មវិធីមានអញ្ចឹងមានខុនដូនៅអញ្ចឹងទៅវាស្រួលសម្រាប់យើងទុកមើល view ទុកអីអញ្ចឹងទៅហើយតែពេលមានបងប្អូនតលេងដើរលេងដាច់យប់អីអញ្ចឹងទៅនៅខុនដូស្រួលហ្មងអ្នកទាំងអស់គ្នាមិនបាច់គូស្វេអ្នកផ្ទះហេមិននេះមកខ្ញុំ scroll លើ Facebook ទៅឃើញ post របស់បងរាជចូលបងរាជគឺដូចបងប្រុសមួយអញ្ចឹងនៅ Rotterdam ឆ្នាំនេះទៀតយើងនៅទៅជួបគាត់ហើយយើងនឹងទៅមើលខុនដូថា អើខុនដូយើងហ្នឹងវា ធំប៉ុណ្ណាហើយវាមានអីគេខ្លះនៅក្នុងហ្នឹងអូយ so excited ហ្នឹងហើយចាំទៀតតែមើលទាំងអស់គ្នាថាខុនដូយើងមិនដែរយេឥឡូវយើងមកដល់ហើយតែយើងអត់ទាន់ដឹងថាបងរាជគាត់នៅណាទេ Hello បងបងឯងនៅណាជុំបងឯងគោខ្ញុំមិនមែនខ្ញុំមកដល់ហើយនេះហ្នឹងហើយហ្នឹងហើយអូខេបងចឹងទីទៀតជួបគ្នាចឹង A few moments later អូខេ នឹងឲ្យទុំម្ដងមុននឹងដែរនោះដេប្រាអង្គុយចាំនៅនោះអូខេអូខេតោះទឹកក្រោយបងសក់ពីរនាក់បងឲ្យបងប្អូនគ្នាហ្មងចានេះគឺជាកម្មវិធីបាសាឡននៅលខណ្ឌដេបងប្អូនចង់និយាយថាមកទិញខុនដូនៅនេះអឺអ្នកដែលណែនាំសិតតែស្រីស្អាតដែរតើអត់គ្នាឥឡូវប្រហែលអញ្ចឹងសាច់ដូងអញ្ចឹងណាតែស្រីក៏បានប្រុសក៏បានដែរគាត់ចាប់ហើយចាប់ហើយអ្នកតើនិយាយថាអូនដាច់ចិត្តឲ្យបងឈរមែនទេចា អូនដាច់ចិត្តឲ្យបងឈរអត់ណាបងអង្គុយមើលអូនបានតើអូនិយាយថាបើសិនជាអូនឯងចង់បានខុនដូអូនឯងនៅក្នុងផ្ទះហ្នឹងអូនឯងចង់បានអីគេខ្លះអឺសម្រាប់មនុស្សស្រីខ្ញុំអត់គិតថាមនុស្សស្រីជាទូទៅតែសម្រាប់ខ្ញុំជាពិសេសគឺសំខាន់ជាងគេគឺជាក្រានបាយហេតុអីបានចង់បានជាក្រានបាយពួកអីខ្ញុំជា អូនព្រោះអីអូនជាមនុស្សអ្នកដែលចូលចិត្តធ្វើនំធ្វើម្ហូបចិត្តបន្លែចិត្តផ្លែឈើអត់ចេះធ្វើម្ហូបទេប៉ុន្តែ like ថាវាជួយរងាប់អារម្មណ៍យើងស្ងប់អពីយើងធ្វើម្ហូបចិត្តបន្លែអីចឹងយើងខឹងណាគេយើងច្រៀមសាច់មកទោះបីទោះបីជាម្ហូបហ្នឹងឆ្ងាញ់ឬក៏មិនឆ្ងាញ់ក៏ដោយឲ្យតែបានធ្វើម្ហូបគឺថា yes សบายចិត្តហើយអញ្ចឹងមុននឹងឡើងទៅដល់មើលបន្ទប់គំរូបងចង់ណែនាំពីអាគារយើងទាំងមូលសិនហើយនឹងទីតាំងនៅកន្លែងណាអញ្ចឹងទីតាំងរបស់យើងរបស់ La Pandé គឺនៅចំលើផ្លូវ57កែ9352ចង់លើផ្ទៃដីរហូតដល់3000ក្រៃជាងនៅលើហ្នឹងចឹងដូចបងនិយាយចឹងគឺនៅជាន់កូនដីរហូតដល់ជាន់ទី6គឺជាចំណុចឡានហើយក៏ដូចជាខាងមហូបខាងកាហ្វេអីចឹងទៅ នៅក្នុងជាន់ទី6គឺពិតជាអស្ចារ្យមែនតើគឺយើងមានកន្លែងរត់ដូចនៅស្តាតអូឡ িম্প ិកយើងរត់មកជុំវាស្មើនឹង240ម៉ែត្រអញ្ចឹងបើសិនយើងរត់4ជុំវាបាក់បាន1គីឡូអញ្ចឹងបើសិនយើងចូលចិត្តហាត់ប្រាណដូច Debra អញ្ចឹងយើងមិនចាំបាច់ទៅទៅក្រៅអីទេយើងរត់នៅជុំវិញនឹងហើយហាត់ប្រាណនៅក្នុង gym នៅក្នុងហ្នឹងមាន gym មានអីហើយយើងមាន swimming pool នៅក្នុងហ្នឹងនៅខាងក្រោមនោះដូចគ្នាអញ្ចឹងចាប់ពីជាន់ទី7រហូតដល់ជាន់ទី15គឺ residential ដែលយើងមានបន្ទប់ ចាប់4ទំផ្សេងគ្នា studio one bedroom two bedroom ហើយនិង three bedroom ជាន់ទី15ជា kid zone មាន library ហើយមាន sky garden ទូមួយចាប់ពីជាន់ទី16រហូតដល់ជាន់ទី32នៅកន្លែង32នេះគឺ sky garden នៅជាន់ទី43នេះគឺអស្ចារ្យយើងមាន swimming pool មួយទៀតខាងលើហ្នឹងគឺជាជារូបរាងអសរ C ធំមែនតើមានសំណួរចឹងបើអត់ទេបងនាំមិនឯងទៅអូខេឥឡូវយើងឡើងទៅលើតូបបណ្ដាដែរចង់មើលតូបជីអូខេតោះ thoughtful service that warm your heart អឺអីទេ the heart of it all ចុះក៏អានចឹងទីថាមិនវិញវ៉ាវ៉ាអត់ចេះស្អានអសរនឹងទេតែចង់ស៊ីងចង់ស៊ីងហ្នឹងកដាលចិត្តណាបងចង់ show off តាក់ទងជាមួយនឹងទ្វាបន្តិចភាគច្រើនយើងទ្វាតែយើងមានតែ ចាក់សោហ្នឹងហើយចាក់សោឬក៏កោតឬក៏មេដៃបាទបើនេះមានទាំងអស់មាន4ហ្មងទាំងប្រើកាតចឹងយើងចង់ប្រើមួយណាក៏បានដែរតែបើយើងចង់ប្រើម្ដងទាំង4កាតប្រើមិនកាតអេអូប្រើម្ដងទាំង4ខ្ទុះដែរចឹងពេលដែលយើងចូលមកអូភ្លើងឡើងអូតូបន្តិចហ្មងបន្តិចហ្មងចឹងភ្លើងអូតូបន្តិចហ្មងយ៉ាអាហ្នឹងក៏ក៏វាបើកឲ្យយើងដែរចឹងណាពេលយើងដល់ទៀតគឺគេហៅថា home arrive home mood តែអញ្ចឹងបើភ្លើងទាំងអស់យើងអាច set up ថាតើពេលដែលយើងចូលផ្ទះយើងអាច set up ចង់ឲ្យភ្លើងមួយណាភ្លឺទូទួភ្លឺអត់តែណាភ្លឺក៏បានដែរគាត់និយាយបើកភ្លើងមកភ្លាមគឺបើកភ្លើងឲ្យមកចឹងណាបាទបើកទាំងវាំងណនឲ្យបើកទាំងម៉ាស៊ីនជាឲ្យពី studio ដែលមាន39ម៉ែត្រការ៉េទូមកល្មមមកល្មមនៅ2នាក់អីហ្នឹងយ៉ាមិនមិនយើងមកដល់យើងបើកទ្វារហើយទៅពេលយើងបិទទ្វារយើងទាញឡើងទៅ everything gonna off. Oh, see you later, Blackpink. Yeah. Oh. See? Wow. Very close. Uh, we are not but ខ្លួនឯង.បាត់ថាដេ6ពេលមានតែគឺចំមកអាអា we are not but បើខ្លួនឯងនឹងហ្មង so cool. ណាអានេះគឺសម្អាតផ្ទះឲ្យយើងមិនបើដោយសារតែបងអត់ចេះចិនបងជាអត់បានបងចុចហ្មងហើយឈឺឈិញសោះតិចទៀតវាសម្អាតផ្ទះពេលដែលយើងចេញ ព្រោះវាសម្អាតកន្លះម៉ោងអ្នកថតមើលរឿងក្រែឃើញគេដាក់អានឹងច្រើនណាអាម៉ាស៊ីន ជូតនៅនឹងឥឡូវមកមួយថ្ងៃអត់តបានតេះពូកឯងសុំមើលតេះពូកវិញអាពូកហ្នឹងគេឲ្យដែរមិនមែនពេលយើងទិញទៅអ្វីដែលយើងឃើញនៅក្នុងនេះគឺគេឲ្យទាំងអស់តម្លៃទីទៀតដែលបងប្រាំហ្នឹងអញ្ចឹងឥឡូវបងប្រាំនាំពួកយើងមកមើលបន្ទប់មួយទៀតដែលហាង Havan Bedroom ទំហំវាចាប់ពី57ម៉ាត្រឡើងប៉ុន្តែស្អាតអ្វីដែលសំខាន់នោះគឺមាន bathtub មិនចឹងមិនបាននេះបានមាន bathtub special តើ one bedroom ដែលមានបាទបាទ one bedroom មានតែ one bedroom ដែលមានបាទស្តាប់ខ្ញុំថា chicken នៅនេះធំជាងបាទ chicken នេះគឺធំជាងសម្រាប់យើងចង់ធ្វើ normal នេះមិនសិនបាយ normal អូកាប់ស្រីអេសិនបាយ normal នេះគេឲ្យដែរមែនទិញទៅចាំមកចាំមកឲ្យកដោទៅពេលទិញផ្ទះហ្នឹងមកឲ្យកដោអាយ៉ាកដោទិញផ្ទះទិញទិញហើយបងឲ្យកដោវាយនំសិនវាយនំហ្នឹងអូខេហើយសិនសិនដុតមួយទៀតតែដាក់ណាពីរទៅធ្វើកុំប្រអូ ដល់ពេលហ្នឹងខ្ញុំសម័យសម័យដល់ញាក់ញាក់សិនញាក់សិនញាក់សិនញាក់ចូលពេលចូលមកដល់ like បន្ទប់នីមួយមួយ I feel refresh ដែលជាងកាយមិនថាពេលចូលទៀតទៅមិនថាធុញហ្នឹងហើយតែពេលចូលមកដល់នេះមិនថាឃើញចូលវិញប្រាហាត់ប្រានៅខាងក្រៅទៀតកប់សេរីទាំងអស់គ្នាមើលអូដេប្រាត្រូវបណ្ដោយនេះមែនតើពួកអីគេ work out at home មកចឹងទៅក្រៅនេះមកក្រកន្លែងតែប៉ុណ្្នឹងគ្រាន់នេះ បានម្នាក់នេះមានយូហ្គាម៉ាតមានអីណាទៀតកោបសេរីនិយាយទៅតាមពិតគេមានជាមួយយើងទេត្រូវអត់បងមានមាននៅជាន់ទី6តែយើងចង់ហាត់នៅផ្ទះក៏បាន ចឹងបងចង់សរុបមកវិញជូនពួកយើងគម្រោងនៅរខនដេល្អសម្រាប់ពួកយើងទី1គឺទីតាំងបុលេងនៅបឹងកងដឹងហើយចឹងទីតាំងនៅបឹងកងទី2គឺជាគម្រោងធំនៅក្នុងបឹងកងអ្វីដែលសំខាន់នោះគឺយើងមាន smart home ពួកយើងចូលចិត្តហារស់នៅក្នុង smart home ហ្នឹងគឺយើងចូលចិត្តណាខ្ញុំចូលចិត្តខ្ញុំចិត្តមែននិយាយនិយាយត្រង់មែនតើនិយាយត្រង់មែនតើចំណុចទី4នោះតកតជាមួយនឹងការបងលុយ បាទបងប្រាក់ហ្នឹងគឺមានភាពងាយស្រួលគម្រោងយើងឲ្យយើងបងតែ50%មុននឹងផ្ទះហើយទេអញ្ចឹងបើសិនយើងយក studio ដែលយើងនិយាយគ្នាមុនហ្នឹងមួយខែបងតែប្រចាំខែ500 75ដុល្លារហ្នឹងហើយយើងអាច loan នៅពេលដែលផ្ទះយើងហើយយើងអាច loan ជាមួយគ្នាគេឬក៏យើងអាចបងខ្លួនឯងអូខេហើយក៏ដូចជាក្រុមហ៊ុនយើងមានការជួលត្រឡប់មកវិញដែរ ហ្នឹងហើយនិយាយទៅជួលត្រឡប់មកវិញបានមកមួយឆ្នាំ8%ហើយយើងអាចកាត់កង់ជាមួយនឹងក្រុមហ៊ុនទៅយើងបង់សល់ណាយើងបង់ឲ្យក្រុមហ៊ុនទៅភ្លាមៗបានដូចអរគុណបងរីកមែនតើមកដែលឲ្យជូនមកដើមមើលថ្ងៃហ្នឹងសប្បាយអត់អីទេរីករាយដោយសារតែបងលឺពួកយើងចង់ទិញខុនដូយូរហើយចុះបើសិនហ្វេនខ្ញុំចង់ទិញមួយថ្ងៃអាចនាំហ្វេនខ្ញុំទៅមើលបានឲ្យទៅមកដាក់លេខទូរស័ព្ទបានហើយទូរស័ព្ទទៅហ្នឹងទូរស័ព្ទគាត់ត្រឹងត្រឹងត្រឹង អូខេចង់អរគុណច្រើនបងអរគុណច្រើនបងតាហ្នឹងហើយឥឡូវយើងទៅផ្ទះវិញសិនខ្ញុំអូខេឥឡូវយើងមើលចប់ហើយអស់ហើយអ្នកទាំងអស់គ្នាឥឡូវយើងធៀបទៅផ្ទះវិញហើយតែចាំយកกระดาษពីបងមួយសិនព័ត៌មានទាំងអស់នៅក្នុងនឹងទាំងអស់អរគុណច្រើនអរគុណច្រើនបងបាយបាយអូខេឥឡូវយើងបន្តពីបានមើលខុនដូយើងហើយអីសិតខុនដូយើងឥឡូវយើងតាមផ្លូវទៅផ្ទះវិញហើយហើយគាត់ថានិយាយទៅដូចនិយាយចឹងថាបើមួយ unit 600មួយខែវាមើលទៅគួរសមដែរអ្នកទាំងអស់គ្នាសំរុំអាចទទួលយកបានហើយសំខាន់គឺដីនេះគឺនៅម្ដុំបឹងកងចុះឯងស្លាញ់មួយនេះអឺមិននឹងមើលទៅឃើញដូចជាប់ចិត្តជាមួយនឹង one bedroom ច្រើនជាងអាកតុបមួយហ៎អូខេអញ្ចឹងមិញបើប្រាប់បងលឺ one bedroom ប្រហែលជា7 800ហ្នឹងមួយខែ yes អញ្ចឹងបើសិនជាមិនមិនចាំមើលភាសាជាមួយម៉ាក់ហើយចាំយើងគិត Yes បើសិនជាអ្នកទាំងអស់គ្នាចង់ទិញ condo ដែរឬក៏មាន couple មានអីចឹងចង់បងរួមគ្នាដូចពួកយើងអីចឹងអ្នកទាំងអស់គ្នាអាចចំណែកតំណងទៅបងរាជមិញហ្នឹងហ្នឹងហើយដែលមានលេខទូរស័ព្ទនៅហ្នឹងហ្នឹងហ្នឹងហើយគាត់ប្រុសស្អាតហ្នឹងអ្នកទាំងអស់គ្នាហើយគាត់នឹងនាំគាត់នឹងរីករាយនាំអ្នកទាំងអស់គ្នាទៅមើលគម្រោង Lekhande នៅបឹងកង្កងមួយហ្នឹងអ្នកទាំងអស់អូខេអរគុណអ្នកទាំងអស់គ្នាមែនតើបានតាមដានទេសនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាកុំភ្លេចចុច like ចុច share មួយផងហើយ yes សំខាន់តែបិទថតផងបើសិនជាមានកំហុសខុសឆ្គងថងណាខ្ញុំជួបគ្នានៅវីដេអូក្រោយទៀត បាយបាយកុំភ្លេចបើចង់ទិញខុនដូទៅអ្នកតោមករាយទៅ Yes